នឹងដល់នឹងដល់នឹងជាចំណុចដល់មួយអញ្ចឹងបាននៅក្នុងដែនគេហៅដែនលេខទី2ដែនលេខទី2ហ្នឹងមានមានមានចោរកម្មម្នាក់អ្នកធ្វើចោរទៅលួចប្លន់គេគេចាប់គេចាប់បានឬបរោះរបស់ស្ដេចបានយកទៅចងឡាផ្ទៃវាយធ្វើទរណកម្មព្រោះធ្វើចោរកម្ម កំពុងតែស្រីយោយ៉ាហ្នឹងមានប្រែតមួយជាសេះសក់តែស្រាប់មានពលឺចាញ់ពីកាយមានក្លិនក្រអូបរូបស្អាតតែស្រាប់មកឈរក្បែរហ្នឹងស្រីថាណែសម្លាញ់បើសិនជាឯងរស់នៅប្រសើរជាងស្លាប់ពេលហ្នឹងឯងរស់នៅប្រសើរជាងស្លាប់ហើយពេលហ្នឹងរីកបរោះដល់ឃើញអញ្ចឹងឈរខាំងដែរ ហើយនិយាយពីអ្នកធ្វើចោលហ្នឹងគាត់គិតហើយចប់គាត់នេះមកពីណាបាននិយាយអញ្ចឹងហើយដល់ពេលអញ្ចឹងទៅស្ដាច់ដឹងដល់ស្ដាច់ស្ដាច់មកទៀតស្ដាច់សួរថាណែអ្នកអ្នកឯងជាអ្វីនឹងឃើញទាំងអស់គ្នាដូចជាមិនមែនមនុស្សរូបរាងកាយដូចជាមនុស្សដែរតែស្អាត មានកាយមានពលឺមានខ្វិនក្រអូបមានសេះសជីកតែស្រាគ្មានសម្លៀកបំពាក់សោះបានប្រែតបានប្រាប់ថាខ្ញុំប្រែតខ្ញុំប្រែតទេខ្ញុំមិនមែនមនុស្សទេ ហើយស្ដេចនឹងអត់ជឿបនជឿបាបទេអត់ជឿទេគាត់ដឹងថាសត្វស្លាប់ទៅសោនរបស់ម្ល៉េះគាត់ធ្វើបាបទេគាត់អត់មានគិតទេគាត់ថាអត់មានរ ੂপ ប្រែតណាផង ដល់លើសូរប្រេតហ្នឹងនិយាយថាអីប្រេតហ្នឹងមានមែនអីលើសូរតែគេនិយាយថាមានប្រេតប្រេតនរកប្រេតហ្នឹងប្រេតហ្នឹងប្រេតមានមែនអញ្ចឹងបើមិនមានបានឃើញខ្ញុំខ្ញុំហ្នឹងឯងប្រេតណាហើយចុះខ្ញុំចង់ដឹងថាតើណឯងជាតិមុនបានកើតជាអីហើយធ្វើកម្មស្អីបានជាណឯងកើតជាប្រេតហ្នឹងបាននិយាយប្រាប់ថាខ្ញុំមានបុណ្យក៏មានមានបាបក៏មាន ជាតិមុនខ្ញុំកើតចម្រុះនៅនគរពរាណសីដែលខ្ញុំស្រាតនេះខ្ញុំមានបាបកម្មមួយនៅក្នុងសម័យមួយកុមារតាគេចុះនោះទឹកហើយខ្ញុំយកខោអាវគេយកតម្លាក់ដើម្បីក្តីសប្បាយរបស់ខ្ញុំគេស្រាតកម្មពីនឹងឯងបានយកខ្ញុំស្រាតជាតិនេះនេះអត់ទីលាក់ផ្អើនឹងស្រួលទេស្រាតណាព្រោះសេះសដែលខ្ញុំជិះនេះ ការខ្ញុំកើតជាមនុស្សក្នុងចិត្តនោះខ្ញុំបានធ្វើដំណើរទៅឃើញផ្លូវមួយសិទ្ធិពួកដូចយើងផ្លូវនំពេញអញ្ចឹងដើរទៅឃើញពួកអញ្ចឹងណាហើយខ្ញុំនឹកឃើញពេលនោះខ្ញុំមានក្បាលគោមួយឆ្អឹងគោយកមកដាក់ឲ្យវាជន់គេដើរជន់ប្រឡងពួកហ្នឹងពួកវាមកកឡុកយកក្បាលគោមកដាក់ហើយជន់មកទាហានទៅវាផុតពួកហ្នឹងទៅអានិសង្ឃ ក្បាលគោតែមួយគត់ដែលខ្ញុំដាក់ឲ្យគេដើរចន់ដើម្បីឆ្លងផុតពិភពបានជាសេះនឹងឯងនេះអានិសង្ឃគឺសេះនឹងគ្រាន់តែក្បាលគោផងយន្តយោមចោលតម្រាំយកដីទៅចាក់នៅតាមដងផ្លូវដូចជាក្នុងក្រុងឯងឃើញផ្លូវកហេងកហោងមានទឹកមានផុសហើយមានយើងយកប្រគីទៅចាក់យកដីទៅចាក់យកឈ្មោះទៅចាក់នឹងតាសួរតបានប៉ុណ្ណានេះការសន្សំប៉ុនគ្រាន់តែក្បាលគោមួយ បានកើតទៅជាសេចក្ដី ចំណែករាងកាយ ខ្ញុំដែលមានពណ៌ល្អមានក្លិនក្រអូបមកពីខ្ញុំជាបុគ្គលមិនចេះខឹងនេះគេជេរគេវាយគេតបគេមើលគេខ្ញុំមិនចេះខឹងខ្ញុំអត់ស្មុតហើយខ្ញុំចូលចិត្តស្ដាប់ពាក្យចាស់ចាស់គេនិយាយធរអាសំដែងធរអាអីខ្ញុំចូលចិត្តស្ដាប់ណាស់ខ្ញុំមិនទៅនិយាយញោមញ៉ាឲ្យរំខានដល់គេទេ នេះអានិសង្សនៃការអត់ធ្មត់និងការស្ដាប់ធម៌ឯងបានធ្វើឲ្យកាយខ្ញុំក្រហមហើយមានពលឺតែខ្ញុំជាបុគ្គលខ្វះបុត្របន្តិចពេកអត់បានធ្វើទៀនអត់បានធ្វើអីទាំងអស់បានខ្ញុំកើតជាព្រែកតាំងពីខ្ញុំកើតជាព្រែកមកជីវិតរបស់ខ្ញុំរស់នៅយ៉ាងលំបាកណាស់ខ្ញុំស្មៀតឪពុកខ្ញុំស្មៀតម្ដាយ គ្មានប្រពន្ធគ្មានកូនគ្មានក្រុមយត្តណាធ្វើបុណ្យឲ្យខ្ញុំសោះបើសិនជាមានគេធ្វើបុណ្យឲ្យខ្ញុំខ្ញុំនឹងរួចចាកអំពីប្រែតនេះបាត់ទៅហើយប៉ុន្តែគ្មាននរណា គេធ្វើបុណ្យឲ្យខ្ញុំតទៅសោះគេនឹកអត់ធ្វើណែអញ្ចឹងប្រែតអត់ទួលទេប្រែតដេកចាំគេឲ្យអញ្ចឹងបើមេត្តាបេតាយើងបានកើតទៅជាប្រែតដូចជារឿងហ្នឹង អត់មានលបអីទេពុទ្ធបរិស័ទទាំងឡាយបើកូនធ្វើបុណ្យធ្វើផលទៅបាន ទៅបើមិនធ្វើឲ្យទេអត់នៅតែវេទនាចឹងទៅស្ដាច់នឹងជឿហ្មងជឿបនជឿបាមកពេលហ្នឹងឃើញភ្នែកហើយឥឡូវខ្ញុំចង់ធ្វើបនឲ្យតើខ្ញុំធ្វើយ៉ាងម៉េចទៅបានប្រែឋានអត់មានប្រធេរហ្មងជាប្រថេណាស្រប់កំពុងតែសម្ដែងធម៌ទេវតាទាំងឡាយកំពុងតែចោមរោមមហាជនទាំងឡាយកំពុងតែចោមរោមលោកមានសិលស្អាតណាស់ លោកមានចិត្តស្អាតណាស់មានបញ្ញាស្អាតណាស់ព្រះអង្គទៅធ្វើបុណ្យនឹងព្រះអង្គទៅហើយអត់ធ្វើផលឲ្យខ្ញុំទៅខ្ញុំនឹងឃើញខ្ញុំស្លៀកពាក់នៅមុខទៀតខ្ញុំទទួលផលហើយខ្ញុំស្លៀកពាក់នៅមុខឲ្យឃើញភ្នែកទៀតពីអញ្ចឹងណាអញ្ចឹងសម្លាញ់ឯងកុំតែមកចោលខ្ញុំណាខ្ញុំយកទៅយកសម្ពុត7 8ទៅយកចង្ហាន់ទៅទៅដល់ស្វាយគុំបថេរៈអង្គនោះលើកហើយប្រគិនទិសមក សូមអានិសង្ឃសម្ពុតអាហារពុជជនទាំងអស់នេះចូលសម្រេចដល់ប្រែតជាសម្លាញ់របស់ខ្ញុំប្រែតនឹងតើអនុមោទនាសាធុឡើងតើឃើញស្នែកទេបងคล้ายទៅជាទេវតាព្រាមមរតិចនេះបាត់ប្រែតទៅជាទេវតាដាច់ចូលទៅចិត្តថាអសម្លាញ់សម្លាញ់ឯងនេះជាជាគ្រូខ្ញុំជាអាចារ្យខ្ញុំ បើសិនជាកុំមានឯងខ្ញុំនេះមិននឹងជាស្លាប់តែកើតនរុជ្រៅប៉ុណ្ណាទេខ្ញុំធ្វើបាបកម្មច្រើនណាស់ខ្ញុំអត់ជឿបន់ជឿបាបទេខ្ញុំស្មានស្លាប់ទៅសោតមិននឹងជាមានកើតទៀតអញ្ចឹងឯងខ្ញុំនឹងខ្លាយទៅជាជនសមត្ថភាពដោយសម្លាញ់ឯងហើយអញ្ចឹងចាប់ពីថ្ងៃនេះទៅសម្លាញ់ឯងសុំទៅណាឆ្ងាយពីខ្ញុំមកពុតមហារាជខ្ញុំជាទេវតាមិនមែនមនុស្សខ្ញុំត្រូវតែនៅស្រុកទេវតា ខ្ញុំមិននៅស្រុកមនុស្សទេដូច្នេះបនខ្ញុំត្រូវទៅនៅខាងឈូប៉ុន្តែបើសម្លាញ់ឯងចង់ឃើញខ្ញុំថ្ងៃអកោសុទ្ធសិលថ្ងៃណាថ្ងៃអកោសុទ្ធសិលសម្លាញ់ឯងសមាធិសិលកំឈប់ឲ្យសោះនៅក្នុងសម័យណាដែលសម្លាញ់ឯងសមាធិអកោសុទ្ធសិលនៅក្នុងថ្ងៃហ្នឹងគឺឃើញខ្ញុំជាទេវតាហើយ ដាច់លោះអណាស់បានថ្ងៃសិលឃើញសម្លាញ់ថ្ងៃសិលហ្នឹងឃើញសម្លាញ់ទាំងអស់បានសម្លាញ់ហ្នឹងជាត្រីវិស័យចាប់ពីថ្ងៃហ្នឹងមកសាទុជនស្ដេចអង្គនោះក៏បានសម្រេចលក្ខផលទៅហើយក៏លះបង់នៅអំពើបាបធ្វើទានធ្វើបុណ្យកុសលរហូតដល់ជីវិតមហាជនទាំងឡាយមានសេចក្តីរីករាយសប្បាយដោយស្ដេចឡើងធ្វើបាបកម្មពីខោសំមានសេចក្តីរីករាយព្រោះពីខោសំចូលបិណ្ឌបាត នៅវាំនឹងបានទេក៏ស្ដេចនឹងឃើញមកដេញវាយលហើយស្ដង់លហើយចពោបែកបាតអស់ហើយណែស្ដេចអញ្ចឹងបានលើករឿងនឹងមកដើម្បីបញ្ចែកឃើញថាការធ្វើបុណ្យតក្ខណានុប្រទានដើមបីនៅស្លាប់ទៅគឺដោយសារកម្លាំងនៃមានសិលអញ្ចឹងបុណ្យបានន័យថាមានពេល បន់មួយយើងធ្វើទៅយើងបានខ្លួនឯងស្លាប់ទៅទៅកើតឋានសួគ៌ខ្លួនឯងបន់មួយទៀតគឺយើងធ្វើទៅយើងបានជួយអ្នកស្លាប់តែស្លាប់ទៅកើតជានិច្ចជានិច្ចក្នុងប្រាក់លោកនោះឲ្យបានរឿងរបស់ចាក់ទុកទោសបាបកម្មទាំងអស់ហើយឲ្យបានទៅកើតឋានសួគ៌ឬឲ្យបានទៅកើតជាមនុស្សនេះបន់មានពីរអញ្ចឹងការជួយមេត្តាបៃតាជួយព្រោះឧបជាយាចាយិត្តមិត្តសម្លាញ់ ឬក៏ជួយមហាជនទូទៅរស័ព្ទទៅគឺយើងជួយដោយការធ្វើបុណ្យដូច្នេះពធទេសនា ដែលស្មារតីសម្ដែងមកតែប៉ុណ្ណេះក៏លំដងសំគួរតែចប់ប៉ុន្តែមុននឹងចប់ក៏សូមប្រម៉ែប្រមូលប្រមុំ នៅកងការកសលទាំងអស់នេះឲ្យទៅជូនចំពោះដល់វិបកបញ្ញារបស់ទេយិកាសៀវគួរ ដែលគាត់បានអាយុសង្ខារកន្លងទៅឥឡូវបងប្អូនញាតិមិត្តទាំងអស់បានធ្វើបុណ្យនៅក្នុងពេលនេះឧទ្ទិសផលដល់អ្នកបើសិនជាវិញ្ញាណនេះទៅប្រតិស្ថានក្នុងទីណាសូមបនកសលទៅដាក់ជឿរំលឹកឲ្យគាត់បានដឹងខ្លួនមកដើម្បីទទួលនៅផលបុណ្យនៃកើតនឹងពេលញាតិមិត្តហើយឲ្យបានទៅកើតសុខទេជួម្យ៉ាងទៀតបើសិនជាមិនបានដឹងទេ សូមពឹងផ្អែកលើពពួកទេវតាទាំងឡាយដែលមានផ្នែកតត្តជាតិតត្តអាចដឹងថាវិញ្ញាណរបស់ទេយកាស៊ីវហួននេះគាត់ទៅកើតក្នុងទីណាក៏សូមទេវតាទៅប្រាប់ឲ្យដំណឹងដល់គាត់ឲ្យបានដឹងថាបងប្អូនញាតិមិត្តកូនចៅផៅសន្តានទាំងអស់បានធ្វើបុណ្យឧទ្ទិសផលឲ្យហើយអញ្ចឹងសូមអនុមោទនាយកផលបុណ្យនេះឲ្យទៅកើតក្នុងសុគតិភពតរៀងទៅ ម្យ៉ាងទៀតសូមស្វាយនៅព្រៃកសមនេះបានដល់បកណាជា ម្ចាស់ព្រមទាំងសម្ដេចព្រះកមេសីនិងព្រះជវង្សសានវង្សដែលព្រះអង្គជា ព្រះមហាក្សត្រគ្រប់គ្រងនៅលើទឹកដីកម្ពុជាសូមឲ្យប្រកាសណាប្រកបដោយបជននីតិភយុជា100ប្រវត្តិសាស្ត្រនិងប្រកបដោយសេចក្តីសុខដ៏ល្អិតដើម្បីគង់ប្រថាប់នៅ ជាសក្ការៈដល់ប្រជាពលរដ្ឋនៅក្នុងប្រជាជាតិកម្ពុជាតរៀងទៅ ម្យ៉ាងទៀតក៏សូមលើកនៅមហាកសននេះទៅជូនចំពោះដល់រាជរដ្ឋាភិបាលមន្ត្រីរាជការយុទ្ធជនយុទ្ធនារីនិងប្រជាប្រដ្ឋទូទាំងប្រទេសនៃកម្ពុជាទាំងមូលក៏សូមបានសេចក្តីសុខបានសេចក្តីចរើននិងប្រកបដោយពរទាំង5ប្រការគឺយុវណ្ណៈកថាពលៈបដិពលៈដោយសារអំណាចបុណ្យនេះក៏បីអខានឡើយម្យ៉ាងទៀតសូមលើកនៅកងការកសននេះទៅជូនចំពោះដល់ប្រពុតទេវតាក្នុងដំណើរលទ្ធភាពសូមទេវតាទាំងឡាយអនុមោទនាស្រីអរនៅបុណ្យកុសលដែលកើតក្នុងពេលនេះ ហើយធ្វើឲ្យបានសេចក្តីសុខចម្រើនដោយសារផលបុណ្យនេះហើយសូមទេវតាទាំងឡាយជួយបីបាច់ថែទាំឲ្យពិបាករសា នៅសត្វបាលោកទាំងឡាយឲ្យបានសុខសន្តិភាពតាមយ៉ាងពុទ្ធផលរៀងទៅយ៉ាងយ៉ាងអយតាំងតាំងតាំងសពមេវសមយតោម្យ៉ាងទៀតបើសិនជាអស់លោកសាធុជនពុទ្ធបរិស័ទទាំងឡាយមានសេចក្តីប៉ុនប៉ង ប្រាថ្នានៅសម្បត្តិមនុស្សសម្បត្តិទេវតានិងប្រណិពានសម្បត្តិណាមួយក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាយ៉ាងនោះដើម្បីអខានឡើយអយ៉ាងធម្មទេសនាសង្ខេបេនសមត្តាពធទេសនាដែលអាត្មាពេលសំដែងមកតែប៉ុណ្ណេះក៏លំងសំពុទ្ធទៅចប់ត្រឹមប៉ុណ្ណេះឯងអេវ៉ាំងហើយសូមសថែធម៌ កាលពីថ្ងៃមុនព្រះអង្គបានសិក្សាទៅរៀនអំពីវិយោធាតដែលជារូបបរមត្តវិយោធាតមានលក្ខណៈលហើយលហើយអញ្ចឹងណាប្រពត្តទៅក្នុងកាយយើងហ្នឹងគឺខ្យល់ខាងក្នុងណែវិយោធាតខាងក្នុងនេះ ដែលមានភាពលហើយលហើយក្នុងពោះក្នុងទ្រុងក្នុងកកក្នុងខ្លួនក្នុងសរីរៈរាងកាយទាំងមូលទាំងអស់នេះនឹងគេហៅវយោធានអាយដល់ខាងក្នុងអចិត្តិករូបនឹងមួយហ្នឹងអចិត្តិករូបដែលយើងសិក្សាតិចយើងស្គាល់ថានៅក្នុងខ្លួននោះសើខ្យល់សើចំណែកនៃខ្យល់ទាំងអស់អញ្ចឹងឥឡូវយើងសិក្សាបន្តទៅទៀតប្រទេស ដែលជាទីសញ្ចរទៅនៃខ្យល់នេះនឹងត្រូវកត់សម្គាល់ឲ្យជាប់ហ្មងបញ្ញា ប្រទេសជាទីសញ្ចរទៅនៃខ្យល់ខ្យល់ប្រព្រឹត្តឡើងចុះនៅក្នុងទីណា ទីនោះហៅប្រទេសជាទីសញ្ចរទៅនៃខ្យល់ ណាបាននៅថាដងខ្យល់យើងស្លាប់ឮពាក្យនិយាយថាអណ្ដូងនេះអណ្ដូងពេជ្រអណ្ដូងត្បូងអណ្ដូងទឹកទឹកនៅក្នុងរណ្ដៅណារណ្ដៅនោះហៅថាអណ្ដូងនៃទឹកឃើញទេទឹកមិនមែនដងដងមិនមែនទឹកយល់ទេចឹងញ៉ាអញ្ចឹងនេះ ពាក្យថាដងគឺជីវិតជ្រៅហើយទឹកនៅក្នុងហ្នឹងយ៉ាងណាខ្យល់នៅក្នុងរាងកាយសេញតទៅក្នុងរាងកាយដូច្នេះរាងកាយជាប្រទេសនៃខ្យល់ជាអណ្ដូងនៃខ្យល់ជាទីសេញចរទៅនៃខ្យល់ស្ដាប់តើណាគេជីកមាសទាំងឡាយក្នុងអណ្ដូងណាអណ្ដូងនោះគេហៅអណ្ដូងមាស គេជីកពេជ្រនៅក្នុងដែនណាអណ្ដូងណាជំរឿនណាជំរឿននោះហៅអណ្ដូងពេជ្រគេជីកប្រាក់អណ្ដូងប្រាក់ជីកដែកអណ្ដូងដែកលង្ហិនអណ្ដូងលង្ហិនមាសអណ្ដូងមាសអញ្ចឹងដងជំរឿជាកន្លែងមាសនៅហ្នឹងអញ្ចឹងខ្យល់គួរអញ្ចឹងណានៅក្នុងរាងកាយយើងជាប្រទេសជាដងរបស់ខ្យល់ ជាទីសញ្ចរទៅនៃខ្យល់កន្លែងហ្នឹងជាទីសញ្ចរទៅនៃខ្យល់អញ្ចឹងចាប់ពីនេះទីបំផុតនៃក្បាលខាងលើខាងក្រោមចុះទៅឯដរនៃបាតជើងទីបំផុតខាងក្រោមគឺបាតជើងខាងលើគឺកំពូលក្បាលនេះជាកន្លែងសញ្ចរទៅនៃខ្យល់នេះ ខ្យល់នឹងបង្កើតនៅនឹងរលត់នៅនឹងអែនអននៅនឹងវែងក៏នៅនឹងខ្លីក៏នៅនឹងអីក៏នៅនឹងណោះស្ដាប់តន់ទេជឿអញ្ចឹងទេហ៎ដល់ចូលចិត្តទេនេះយើងចង់និយាយពីភាពជាក់ស្ដែងឥឡូវប្រៀបមួយទៀតមកបែបទៀតគេហៅប្រទេសជាទីសិញ្ចរទៅនៅក្នុង ដែនដីណាដែលជាទីលំនៅឋាននៃក្រុមគោទាំងឡាយឃើញទេគោវាស៊ីនឹងដេកនឹងវានៅនឹងនឹងគេហៅថាដែនដីរបស់គោនោះប្រទេសរបស់គោនោះនឹងដែនដីហ្នឹងគឺថាគោវាដើរក្នុងហ្នឹងដូចក្រោលចឹងប្រទេសរបស់គោនោះយ៉ាងណាខ្យល់ទាំងឡាយដែលមានសភាពក្រាស់សភាពគ្រោតគ្រៀត សភាពល្អិតសភាពម៉ត់សភាពខ្លីរត់កើតនៅក្នុង ទីណាទីនោះហៅប្រទេសរបស់ខ្យល់អញ្ចឹងរាងកាយនឹងដែរណាអញ្ចឹងនៅក្នុងខ្លួនយើងមានតែពីរឯងមានតែខ្យល់និងប្រទេសរបស់ខ្យល់ឃើញទេកាលណាឃើញខ្យល់ឃើញប្រទេសរបស់ខ្យល់ហើយអញ្ចឹងរាងកាយទាំងមូលជាទេសញ្ចរទៅនៃខ្យល់ជាប្រទេសរបស់ខ្យល់ដល់តន់ទេ ហ៎10តនេះបងអត់ត10តនេះលោកយាយ10តនេះ10តនេះនឹងទៅភាសាបរមត្តហើយពីអត់មានបើលោកកពុហោទេអញ្ចឹងរាងកាយទាំងមូលណាអញ្ចឹងនៅក្នុងកាយយើងមានតែពីរមានតែខ្យល់និង ប្រទេសរបស់ខ្យល់តែប៉ុណ្ណឹងមិនបានគេហៅប្រទេសរបស់ខ្យល់ព្រោះកន្លែងហ្នឹងខ្យល់បកើតនៅហ្នឹងវារលត់ក៏នៅនៅក្នុងហ្នឹង ចិត្តវាទីទីតាំងនៅក្នុងអញ្ចឹងខ្យល់មានកាយជាទីបំផុតកាលណាមានកាយមានខ្យល់ដល់តណានេះនឹងត្រូវយល់យ៉ាងមកមានកាយមានខ្យល់អញ្ចឹងនៅក្នុងរាងកាយយើងយើងចាត់ជាដែនដីមួយបើយើងប្រៀបទៅថាខ្យល់ដូចគោអញ្ចឹងរាងកាយជាដែនដីសម្រាប់គោឈរគោដេកគោដើរគោនៅអញ្ចឹងហ៎ដូចគ្នា គោនឹងវានៅដែនដីហ្នឹងអាវាស៊ីនឹងវាជូរនឹងវាដេកនឹងវាដើរនឹងវាផឹកនឹងវាទៅណាវានៅហ្នឹងយ៉ាងណាខ្យល់ទាំងឡាយគ្រោតគ្រៀតដល់ខ្លាំងគ្រោតគ្រៀតល្មមល្អិតនិងល្អិតដល់ខ្លាំងតែនៅក្នុងកាយនេះនេះដែលយើងចម្រើនទៅយើងឃើញតែប៉ុណ្ណឹងអត់មានឃើញស្អីផងឃើញត្រង់តែខ្យល់និងទីសេចក្ដីទៅនៃខ្យល់ដែលហៅថាប្រទេសរបស់ខ្យល់ដល់តន់ណាហឹម នេះសិក្សាថ្ងៃហ្នឹងថែមប៉ុណ្ណឹងយកទៅគិតទៀតយកទៅគិតមើលប្រទេសរបស់ខ្យល់ខ្យល់ប្រទេសរបស់ខ្យល់ខ្យល់ទីលំនៅឋានរបស់ខ្យល់ខ្យល់ទីសញ្ចរទៅនៃខ្យល់ខ្យល់ដែនរបស់ខ្យល់នេះនៅក្នុងរាងកាយនឹងមានឈ្មោះច្រើនណាអណ្ដូងផងដែនផងប្រទេសផងទីសញ្ចរផងផ្ទះផងគេហដ្ឋានរបស់ខ្យល់ផង ទីលំនៅឋានរបស់ខ្យល់ផងអូតែរបស់ខ្យល់ផងនឹងអូតែរបស់ខ្យល់នៅនឹងលោកយាយនៅក្នុងតោបណាអញ្ចឹងហ៎តោបនោះជាតោរបស់លោកយាយមិនអញ្ចឹងខ្យល់នៅក្នុងកាយណាកាយនោះជាទីលំនៅរបស់ខ្យល់ស្ដាប់ស្ទាន់អញ្ចឹងពិតជាអញ្ចឹងហ៎ នឹងឲ្យយល់ហ៎យើងសិក្សាតែមួយម៉ាត់ហ្នឹងចាំអាទិត្យទៀតមកសួរនេះទៀតបរបរម៉ាត់រៀនតែ9ម៉ាត់តា3ខែរៀនតែ9ម៉ាត់ទេប៉ុន្តែ9ម៉ាត់ហ្នឹងណាគឺពិតឃើញអញ្ចឹងមកនេះឃើញអញ្ចឹងមកនេះស្មាចង់បានទៀតថាឃើញអញ្ចឹងវិបស្សនាតែឃើញអញ្ចឹងឃើញច្បាស់អញ្ចឹង ឃើញខ្យល់អញ្ចឹងឃើញប្រទេសរបស់ខ្យល់អញ្ចឹងហ្នឹងដែលចង់ថាវិបស្សនាហ្នឹងគឺចង់និយាយឃើញអញ្ចឹងនៅឆ្នាំបឋមអញ្ចឹងរៀនមានអីមានមានវណ្ណៈសត្វៈគន្ធៈរស្សៈបតវ័យតេជឺវិយោអបោរៀនប៉ុណ្ណឹងដែររៀន8 9ម៉ាត់ដែរនេះអញ្ចឹងរៀនយើងរៀនបានខ្យល់មួយម៉ាត់ដែរឥឡូវរៀនប្រទេសរបស់ខ្យល់ រាងកាយទាំងមួយជាប្រទេសរបស់ខ្យល់ហើយចំណាំមើលប្រៀបមើលហ្នឹងព្រះអង្គគង់ក្នុងទីណាទីនោះក៏ហៅពុតរបស់ព្រះអង្គខ្យល់ស្ថិតក្នុងរាងកាយណា រាងកាយហ្នឹងជាផ្ទះរបស់ខ្យល់ជាទីសិញ្ចរវាតែសិញ្ចរយល់ទេសិញ្ចរហ្នឹងបានន័យថាវាឡើងមកចុះហ៎គឺតែសិញ្ចរហ្នឹងវាស្រាច់ទៅខ្យល់ហ្នឹងវាស្រាច់ក្នុងហ្នឹង វាឡើងវាចុះវាវែងវាខ្លីវាគ្រូតគ្រៀតគ្រូតគ្រៀតខ្លាំងល្អិតល្អិតខ្លាំងវាម៉ត់វាចោលវារលត់សញ្ចរវាសញ្ចរត្រាច់ទៅនេះសញ្ចរប្រែត្រាច់ទៅចឹងនឹងយើងសិក្សាឲ្យតាន់អញ្ចឹងយើងសិក្សាពីដើមមកបានអីបានសធាបានសិលបានខ្យល់4តកូលបានឧបេខាចិត្តយល់ទេហើយបាន ខ្យល់ឥឡូវថែមប្រទេសរបស់ខ្យល់តាមសិក្សាមើលមើលរាប់រាប់ដៃហ្នឹងជឿមួយសិលមួយខ្យល់4តកោមួយឧបេខាចិត្តមួយខ្យល់បាន5ម៉ាត់គត់ណាតាមទៅចូលមកនោះបាន5ម៉ាត់ហើយរៀនបាន5ម៉ាត់ហើយណាបាន5ម៉ាត់ហើយឥឡូវហ្នឹងខែមទីសិញ្ចរទៅនៅខ្យល់ខែមប្រទេសរបស់ខ្យល់ នេះខែប្រទេសរបស់ខ្យល់ទេសញ្ចរទៅនៅខ្យល់នឹងស្ដាប់តន់ណាសធាសីលៈខ្យល់បុណកោលបេខាខ្យល់ប្រទេសរបស់ខ្យល់នេះតាំងរៀនមកហើយប្រឡងចាញ់ចឹងដែរប្រឡងសួរហ្នឹងអត់ទៅសួរណាទេសួរតែក្នុងមេរៀនហ្នឹងហើយដល់ទៅពេល បប្រតិបត្តិនឹងចប់ទៅណាដល់តែមើលសភៅវត្ថុវិបស្សនាភ្លឺដូចថ្ងៃអត់មានស្អីកបាំងទេព្រោះដល់យើងមិនទាន់បប្រតិបត្តិយើងមើលសភៅនឹងដូចជ្រៅដូចសលោកដូចធ្ងន់ណាស់អត់យល់ទេឃើញទេតែគ្រាន់តែបប្រតិបត្តិចប់ទៅមើលសភៅនឹងសណាក៏យល់ដែរតែពណ៌ណាក៏យល់ហើយចាំទៀតព្រោះធនធបប្រតិបត្តិឃើញវិបស្សនាឃើញនឹងគេហៅវិធីអប់រំសតិប្រធានក៏បានហៅវិធីចម្រើនវិបស្សនាក៏បាន នេះវិធីណាវិធីចម្រើនបសនាវិធីចម្រើនគេចម្រើនចឹងបានត្រាស់ដឹងធម៌នឹងបានពួកយើងនេះមិនមែនដូចសម័យព្រះទេសម័យព្រះសុទ្ធតែទឹកពេញពីងបើខ្វះខ្វះមកផ្ទិលយើងពេញពីងកន្លះពីងឲ្យបានពីងអឺយើងនេះមិននៅក្រោមទេនៅបាតពីងទេ អញ្ចឹងក៏បរៀនម្ដងមួយម្ដងម្ដងពីរដងពីរពីពីរដង4 8ពីរដង6បរៀនចឹងកខកខងឃើញទេឲ្យចាំអាហ្នឹងណាចស្អាស្អេស្អីចាំទេចាំករសៃកេគេអានកេករសៃកៃកៃណា កកាកេកៃកើកើនឹងព្រៀនអញ្ចឹងមានលោកយាយលោកតាហ្នឹងតព្រៀនអញ្ចឹងឥឡូវកំពុងព្រៀនវិធីសាស្ត្រព្រៀនអក្សរសាស្ត្រដូចនៅសាលាអញ្ចឹងដូចគ្នាអញ្ចឹងអញ្ចឹងវិបស្សនាយើងត្រូវមានកម្មវិធីសិក្សាដោយកូនសិស្សសាលាហ្នឹងអញ្ចឹងគេប្រកបស្រាប់ជាអ្នកយើងប្រកបដោយការឃើញយល់ទេយើងប្រកបដោយការឃើញតម្រាំមានពាក្យថាខ្ញុំទៅផ្សារ ញ៉េអានបានខ្ញុំទៅផ្សារយើងក៏អានបានដែរតម្រាំមានពាក្យថានៅក្នុងរាងកាយមានស្រំទេរូបធម៌និងនាមធម៌មួយម៉ាត់ណានាំប្រកបទៅតម្រាំឃើញអញ្ចឹងណាមើលសម័យព្រះគាត់ទេសនាឃើញមកសម័យព្រះច្រើនតាមកាពីគាត់ស្ដាប់ធម៌នឹងសោតតាសកទានាគារហັດច្រើនថាលោកអប់រំពីអតីតជាតិមកគ្រប់គ្រាន់ហើយទឹកលោកពេញពីងហើយ ហើយព្រះអង្គលោកហើយពេលវេលានឹងជួបព្រះទៀតព្រះលោកប្រសពផ្សំនិស័យសัตว์កលែងឃើញចំកលែងឃើញចំយកទៅនៅពៀនអស់ទៅនៅសល់តែក្រមក្រមយើងសង្ហាយទាំងអស់គ្នាទាំងអាត្មាទាំងខ្ញុំណាទាំងលោកជីលោកតាហ្នឹងសិតតែអ្នកសន្សំអញ្ចឹងយើងរៀនប្រកបអត់ចេះអសក៏ប្រកបត្រូវដែរពេលនេះព្រោះឯងព្រោះឃើញតាមផ្លូវចិត្តហ្នឹងអញ្ចឹងណា ឃើញតាមផ្លូវចិត្តណាយើងយើងយើងឃើញតាមផ្លូវចិត្តឥឡូវសិក្សាបានសធាសិលខ្យល់បុណ្យកលអបេខាចិត្តរូបធម៌គឺវិយោធិតនេះចេះចេះវិយោធិតមួយហើយឥឡូវហ្នឹងលោកគ្រូឲ្យរោគប្រទេសរបស់ខ្យល់អង្គុយគិតទៅទៅចម្រើនខ្យល់ទៅឃើញខ្យល់ប៉ះវល់កន្លែងណាកន្លែងហ្នឹងប្រទេសហើយអញ្ចឹងនៅក្នុងរាងកាយសរុបមកមានត្រឹមតែខ្យល់និងប្រទេសរបស់ខ្យល់ប៉ុណ្ណឹង វាបាត់តួអីទៅបាត់តួអីទៅទីទៀតដឹងហើយបើឥឡូវមិនទាន់ប្រាប់ទេដល់ប្រកបសពគ្រប់ទៅខ្ញុំទៅផ្សារនឹងប្រាប់ហើយតែដាក់ខចញើខ្ញល់រំខ្ញុំហើយតែចេះប៉ុណ្ណឹងអានថាខ្ញុំបានហើយតរស្អើទៅផ្សរតែស្អាផ្សារអញ្ចឹងទៅណាទីទៀតទៅហើយវាទៀតប្រកបថាមានត្រឹមតែនាមហើយនឹងរូបមួយម៉ាត់នេះណាអ្នកណាហ៊ាននិយាយថា មានត្រឹមតែនាមនឹងរូបណា ឃើញអញ្ចឹងថាបានអញ្ចឹងយល់អញ្ចឹងជឿជាក់អញ្ចឹងគេហៅចលៈសតាបនៈបកុលចលៈសតាបនៈបកុលកូនសតាអាហ៊ានថាបានប៉ុណ្ណឹងថានឹងថាឃើញឃើញមែនណាឃើញអញ្ចឹងមកហើយទៅថាអញ្ចឹងមកហ្នឹងចលៈសតាបនៈបកុលកូនសតាសតាតូចមួយមិនទាន់ឡើងម៉ែឪសតានៅតែកូនសតា នេះនេះកសែសោតានេះនឹងវិធីចម្រើនវិបស្សនានឹងហាត់រៀនទៅហើយសាចម្រើនតិចទៅស្មាក៏ចម្រើនទៅនៅទៅក៏ចម្រើនទៅពុតក៏ចម្រើនមុនដាបក៏ចម្រើនចក្រមក៏ចម្រើនអីចេះចម្រើនគ្រប់អេរយាប័តទៅចេះធ្វើទៅឲ្យឃើញអញ្ចឹងប្រកាសវិជាអញ្ចឹងដឹងទៅអោមែនណែពាក្យថាអោមែន យប់ហ្នឹងទៅអង្គុយទៅឃើញអោមែនហើយអូនៅក្នុង អត្តភាពនេះមើលទៅរូបរាងកាយអត់មានឃើញផងឃើញនៅខ្យល់ហ្នឹងគ្រឿងក្រៅគឺផ្ទះរបស់ខ្យល់ដងរបស់ខ្យល់ទីសិង្ចរទៅនៅខ្យល់ប្រទេសរបស់ខ្យល់មាននៅខ្យល់និងរាងកាយទៅប៉ុណ្ណឹងដែរលំនៅឋានរបស់ខ្យល់អត់មានឃើញស្អីក្រៅពីនឹងផងខ្យល់នឹងឃើញតែកើតនៅក្នុងនឹងតាំងនៅទៅនឹងលឹកទៅនឹងគ្រើក្រៀតនឹងដាក់នឹងម៉ត់នឹងស្ដើងនឹងវែងនឹងខ្លីនឹងជួលច្រើទៅនៅនឹងទាំងអស់ អត់មាននៅណាផងឃើញនឹងឃើញចឹងនឹងឃើញចឹង10តនេះតើចេះធ្វើទេបងចេះកំណត់ទេណាត្រូវពិចារណារឿយរឿយធ្វើទុកក្នុងចិត្តរឿយរឿយកំណត់រឿយរឿយកំណត់ទុករឿយរឿយនៅខ្យល់និងប្រទេសរបស់ខ្យល់ប៉ុន្តែមុនដំបូងត្រូវចម្រើនណាប៉ាងពេឲ្យស្ងប់សិនបានដល់ទៅពេលខាចិត្តបន្ទាប់មក ដាក់ញៀនយើងនេះសតិយើងនេះ តាមមើលខ្យល់ឥឡូវយើងស្គាល់ខ្យល់ហើយតាមមើលខ្យល់ហើយមើលប្រទេសរបស់ខ្យល់ខ្យល់ប្រទេសខ្យល់ប្រទេសខ្យល់ប្រទេសខ្យល់កើតណាតំណឹងប្រទេស តាំងតាតំណឹងប្រទេសដល់ទៅពេលរហូតសពអស់រលីងទៅ បានដឹងថាវាមូលឆ្លាញ់មកគឺមានតែខ្យល់និងប្រទេសរបស់ខ្យល់គ្រប់ផ្នែកទាំងអស់នេះហៅប៉ុណ្ណឹងនឹងតាមរកប៉ុណ្ណឹងហើយហៅមកទឹកមកទឹកទៀតបានបកម្ដងទៀត មួយទឹកហើយនរណាដើរចាំថ្ងៃបកថ្ងៃដាក់នឹងសិស្សសយហើយអត់ដឹងរៀនអីអញ្ចឹងបានជាអ្នករៀនវិបស្សនាគេមិនទៅចោលសាលាទេគេចិត្តតែឡើងមកគេលោកមានធប់មានវាសនាទៅបានលោកគ្រូឡើងមកលោកគ្រូនឹងមិនហ៊ានដាក់ថ្ងៃឲ្យទេមិនសូវទៀងទាត់ចាំមកថាឲ្យធ្វើយ៉ាងកើតប្រាប់មួយម៉ាត់ទៅទៀតទេច្រើនវិញស្ដាប់បានទេតែនិយាយលោកតា សាមញ្ញនេះទេច្រើនពីប្រហោប្រហែលហ្នឹងព្រោះទេព្រោះថាមិនដឹងផងតែគ្រូប្រាប់ធ្វើមិនមិនទេនឹងនឹងតាណានេះច្រើនហ្នឹងហើយប៉ុន្តែមកចាកណាតឡើងម៉ោង4ហ្នឹងហើយម៉ោង3កន្លះមកម៉ោង5ហ្នឹងមកចន្លោះហ្នឹង3កន្លះម៉ោង5មកចន្លោះហ្នឹងកណ្ដាល